អសុំសំលេងហួយខ្លាំងមួយមកបាទបត់នេះជូនផ្ញើទៅអ្នកពាំងវែងទាំងអស់គ្នាឆ្នាំនេះក៏ប្លែកពីឆ្នាំមុន ស្រីស្រីណាស់តែខ្លួនប្លែកគួសមដើរចូលក្នុងពងរស់ស្មានតែច្រឡំស្មានតែចំកន្លែងគេលេងអីប៉ាហ៊ីមើលយូរទៅណាបើអើយបើភ្នែកបងចង្ហើមហើយ នៅតែចិញ្ចើមមិនដាច់និយាយដែរចិញ្ចើមមិនក្រាស់ហើយកុំអប្រៀបដូចត្បូងនឹងកាឆ្នៃបងស្គាល់ណាស់ថ្លៃបងចង់សួរស្រីអូនបានអីគូចិញ្ចើមធំធំជាមុនស្រ័យនៅចរណៃចិញ្ចើមធំធំធ្វើបាត់ជាបងប៉ែតទៅចិញ្ចើមធំធំមិនពិតជាស្រួយ ក្រញាញ៉ាគ្រួណាថ្លៃហេហេឆ្នាំនេះណាក៏ប្លែកពីឆ្នាំមុនហេស្រីស្រីណាតែងខ្លួនប្លែកគួរសមដើរចូលក្នុងវងរំស្មានតែច្រឡំស្មានតែចំកន្លែងគេលេង បាហ៊ីមើលយូរទៅណាពើអើយពើភ្នែកបងចង្ហើមរៀងអូនស្ដាំងណាតែចិញ្ចើមមិនបាច់និយាយណាចិញ្ចើមមិនក្រាស់ហើយថ្មប្រៀបដូចត្បូងនៅកែឆ្នៃបងឆ្ងល់ណាស់ថ្លៃបងចង់សួរស្រីអូនបានអីគូចិញ្ចើមធំមកធំជាមុនស្នេហ៍នៅចរណៃចិញ្ចើមធំមកធំទៅបាត់ជាបងបែបទៅចិញ្ចើមធំអូនធំអូនពិតជាស្រយណាស់ស្រីចិញ្ចើមធំហើយធំក៏លឺ ជាចាំក្រាំងខ្មឹកអូនបានឲ្យគូបងមើលយូយូក្រញ៉ាញ៉ាគូណាថ្លៃជាចាំក្រាំងខ្មឹកអូនបានឲ្យ 把你句。